យុរាល់រូបទាំងប្រស្រី មានវែងមានខ្លីមានយូរឆាប់ ស្រេចលើសំណាងសាងមកស្រាប់គូស្ដាប់ព្រាំងថោជាប្រធានគូជឿលើគុណរតនា ប្រាំងសមាធិភាវនារំលឹកនឹកផ្លូវឈានចងយកណាប់ពេលជា យើងកាត់មកជីបធុជជនគូត្រូវដឹងគុណម្ដាយឪពុក ទាន់គាត់ណារស់នៅបានឃើញមុខចំណៃចំនុកតាមចំណងត្រូវបែងចំណែកប្រពន្ធ ចំណូលមាត់ខ្លួនគូបងអង្គបងអែមចំអាបគូចិត្តផ្ចឹងដំរងទុកជូនឪពុកម្ដាយ គាត់ចេញចាំយើងពីតូចមករត់ណារកទូលរ៉េទីចិត្តឆ្ងាយ ចំណៃណាឆ្ងាញ់បេះចែកចាយបើតិចនាងម្ដាយសុខចិត្តអត់ខោអើឲ្យកូនស្លៀកពាក់ ស្រែកឃ្លានមិនហ៊ានពីសាក្បត់បែងចែកពីមាត់ទុកឲ្យកូនរៀបរាប់ច្រើនណាស់ មិនត្រូវបំភ្លេចគុណឆឹងសអូនរាប់មករយរាប់ពាន់មិនតន់ធូនតបស្លាប់ទាំងខ្លួនមិន បើចង់ឲ្យរួចលេងជុំពាក់បងជាសាមណឹងសាមៈផលរៀនសូត្រអស់សព កុំអោយសល់តើផ្ដល់ទៅតបស្នងសងគុណអើយគាត់ណារាំងសាសិលដរាប់ ព្រះធរនេះតើបមានសុំងន់ថ្លឹងស្មើនឹងគុណឪពុកម្ដាយ